ម៉ាក់ម៉ាក់មានដឹងទេ ដំឡូងជ្វាគឺល្អចំពោះទារកនៅក្នុងផ្ទៃយ៉ាងម៉េចខ្លះដំឡូងជ្វាជាអាហារដែលមានរសជាតិផ្អែមងាយស្រួលរកនិងមានតម្លៃថោកតែម៉ាក់ម៉ាក់ដែលកំពុងពពោះមានដឹងទេ ដំឡូងជ្វាល្អចំពោះទារកនៅក្នុងផ្ទៃខ្លាំងណាស់អញ្ចឹងហើយគួរតែញ៉ាំវាឲ្យបានច្រើនប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាឡាម៉ែតលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតគួនអូន បានដឹងថាដំឡូងជ្វាសម្បូរទៅដោយសារធាតុបេតាការ៉ូទីន ហើយត្រូវបានបំលែងទៅជាវីតាមីន A នៅក្នុងខ្លួនរបស់យើងវីតាមីន A គឺចាំបាច់សម្រាប់ការលូតលាស់នៃកោសិការបស់ទារកនៅក្នុងផ្ទៃពិសេសកែវភ្នែកបន្ថែមលើពីនេះទៅទៀតអត្ថប្រយោជន៍របស់ដំឡូងជ្វាគឺជួយដល់ការរំលាយអាហារព្រោះដំឡូងជ្វាផ្ទុកទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកំហាប់ជាតិស្ករនៅក្នុងឈាមនិងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារកាត់បន្ថយអាការៈទល់លាមក និងហានិភ័យជំងឺមហារីកពោះវៀនធំនេះជាសារធាតុចិញ្ចឹមសំខាន់សំខាន់របស់ដំឡូងជ្វាដែលសិតតែមានអត្ថប្រយោជន៍ចំពោះសុខភាពមាតានិងទារកនៅក្នុងផ្ទៃសារធាតុចិញ្ចឹមរបស់ដំឡូងជ្វាការញ៉ាំដំឡូងជ្វា124ក្រាមផ្ដល់ជាតិទឹកប្រហែល98.7ក្រាម និងសារធាតុចិញ្ចឹមផ្សេងៗទៀតប្រូតេអ៊ីន2ក្រាមជាតិខ្លាញ់3ក្រាម កាបូនីត្រាត18.7ក្រាម ជាសរសៃ2.48ក្រាមជាដែក0.2មីលីក្រាមកាល់ស្យូម50.8មីលីក្រាមម៉ាញ៉េស្យូម19.8មីលីក្រាមប៉ូស្វ័រ50.8មីលីក្រាមប៉ូតាស្យូម259មីលីក្រាមសូយ៉ូម306មីលីក្រាមវីតាមីន C 12.8មីលីក្រាម